មិនអស់ចិត្តទេអូនចិត្តខ្លួនឯងនឹងហើយនឹងវានឹងការប្រាប់ដែរមកអូនប្រាប់ដែរមកអូនបងគង្គគន្ធាបងនិយាយមួយម៉ែឲ្យម៉ែគាត់អស់ចិត្តណាព្រោះម៉ែបងចាស់ហើយអាណិតគាត់បងបងស្រឡាញ់ម៉ែអត់ឲ្យឆ្លើយកុំងោក បងឆ្លើយ បងស្រឡាញ់ម៉ែអត់ឆ្លើយលឺស្រឡាញ់ គ្នាអ៊ូលដើមកពេលឃើញម្ដាយអញ្ចឹងណាហើយយាយដល់កាត់ចិត្តណាលោកយាយណាតើលោកយាយយំលោកយាយតូចចិត្តច្រើនលោកយាយអាចឈឺប៉ះពាល់សុខភាពតែចេះឥឡូវពលឹងកូននៅតាណាហួថ្ងៃហ្នឹងពលឹង នៅតាណាសួរយាយប្រាប់ម៉ែកូនឲ្យម៉ែអស់ចិត្តហ៎ ថានៅផ្ទះឬក៏នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍អើយាយងើបសិនយាយខិតសិនឲ្យគាត់និយាយនោះកណៃនិយាយងាកមកបង ប្អូនសិនព្រោះបើងាកមកម៉ែខ្លាចគាត់អួលដើមកខ្លាំងឥឡូវងាកព្រលឹងនៅផ្ទះឬក៏នៅកន្លែងស្លាប់ដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹងអូព្រលឹងគាត់នៅផ្ទះហើយឈឺកន្លែងណាខ្លះប្រាប់អ្នកគ្រូមើលពេលដែលគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់នេះបងឯងឈឺកន្លែងណាខ្លះ និយាយមកប្រាប់អើប្រាប់បងប្អូនត្រូវកន្លែងណាខ្លះប្រាប់មើលលើកលើកដៃលើកដៃប្រាប់គេត្រូវកន្លែងហ្នឹងខ្លាំងហ៎ទៅមើលចូលមកមុខឡើងកំហមកគ្នាឈឺខ្លាំងណាត្រូវក្បាលឡើងខ្លាំងបងធ្វើបងអី កណាត់ណាខ្មោចបងស្រីដែលគាត់ធ្វើការកាំងពលានេះបងបងមើលថាម៉ែកុំគិតតែអន់ណាបងកុំគិតណាទៅចូលទៅកាន់ដៃគាត់ទៅចូលកាន់ដៃនិយាយគាត់ឲ្យកម្លាំងចិត្តគាត់និយាយណោះញាត់គ្នាណាលោកអើយ សួរគាត់ទៅចេះឋានឋានក្នុងនឹងគេមានវាយធ្វើបាបអត់គេមានធ្វើបាបអីខ្លះដែរអរេនិយាយការពិតបើវាយអត់ទេតែគាត់ថាគេតែចង្កាគ្នាហ៊ាននិយាយខាងក្នុងណាគាត់ថាជីវិតគាត់ ចង់ចង់ឲ្យបណ្ដាយឡើងស្អាតចឹងហ្មងគាត់ណាអូនណាម៉ែអត់ឲ្យបងអត់កូនចាំម៉ែតាមមិនមកអត់មកម៉ែអត់ចិត្តហើយបងឯងគឺថ្នាក់មានណាគេទឹកផងបងឯងមកទឹកបងយើងទៅបងទឹកបងយើងនេះឈ្មោះមកអត់ទៅបងឯងចាំចូលចាំមើលទៅបងឯងបងឯងក៏អុកដែរវាអានេះបងឯងមកចាប់ចូលទៅគាត់ណៃចង់និយាយថា កម្មពីអញ្ចឹងកូនឯងកុំប្រាប់គ្នាឲ្យគ្នាជាប់ចម្ពាក់អីទៀតបើអ្នកណាវាធ្វើអីឲ្យវាទទួលទៅគ្រាន់តែថាធ្វើអីវាបានហ្នឹងគ្រាន់តែថាយូរនឹងឆាប់តែប៉ុណ្្នឹងទេហើយអញ្ចឹងកុំនិយាយឲ្យគ្នាពិបាកទៀតឲ្យតែគ្នានិយាយរឿងណាដែលសុបាយទៅជឿណាគ្រូទៅពួកគ្នាស្លាប់ហើយកុំឲ្យពលឹងគ្នាវល់វល់ដូចថាចាប់ទុកថាជាកម្មពីគ្នាគ្នាវាអស់ជីវិតត្រឹមហ្នឹងទៅអញ្ចឹងបានគ្នាទៅបានសោកគេដល់កាលណាយើងជីកកាយរឿងអញ្ចឹងវាពិបាកគ្នាទៀត ត្រូវអត់បងស្រីបងបងបាត់ទូរស័ព្ទបាត់ខ្ញុំប្អូនសាទៅវត្តសាទៅបាយសរដល់បងណាទៅពូជួយមកពូបានបាយពូវារាល់ថ្ងៃថាណាបានណាឯងធំអាតែចាំមួយថ្ងៃបងអូនចាំធ្វើនៅផាត់នោះគាត់ទៅស្គមតែដៃរបស់បងឲ្យហើយ កុំតូចចិត្តអីបងស្រីថាឈឺកន្លែងណាខ្លះទៀត ឥឡូវបងគង់គន្ធាប្រាប់បងប្អូនមើលឈ្មោះលេខណាទៀតពេលដែលបងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបងឈ្មោះលេខណាទៀតអូនិយាយនិយាយមកបងប្រឹងនិយាយមកឈ្មោះលេខណាប្រាប់មកនិយាយ អីទេអានឹងចង់និយាយថាគេខាងក្នុង សំខាន់ឲ្យតែគាត់ បានទទួលឥឡូវបងចង់និយាយអីទៅបងប្អូនមើលបងឯងងាកមុខមើលបងប្អូនមួយថ្ងៃនេះមកនេះមានអ្នកណាគេខ្លះងាកមើលមើលនោះមើលមានណាគេខ្លះនិយាយឈ្មោះគេមើលនេះអ្នកមកនេះអរិយឲ្យគាត់និយាយនេះអ្នកកាន់ដៃនឹងឈ្មោះអីមើលមុខមើលគាត់ថាប្អូនប្រុសត្រូវអត់អឺ ហើយឈ្មោះអីបងអូនហ្នឹងនិយាយមកកុំកុំអួលដើមកនិយាយមកនេះងាកមុខមើលបងអូនមើលបងអូនហ្នឹងឈ្មោះអីនិយាយមកនិយាយច្បាស់ត្រូវអត់បើឈ្មោះស្រីអ្ហ៎អើ nông nghiệp một mưa cất score cất phê ta cất score tay còn là tha cất u đàm co cất rồn thốt này ca slap bỏ quạt dây cất ấy. ยายลือลือมาดองเท็ดថៅទេគាត់អ៊ូឡាំកោរចឹងគាត់ពិបាកនិយាយហ្នឹងហើយគាត់នៅច្បារអំពើបងស្រីគាត់ធ្វើជាប៉ូលីសអាណិតគាត់ណាបងអើយនេះគាត់ស្រីគាត់ឯងកាន់កាន់ចែកាន់បែមគ្រូមកអឺបើគាត់នេះផងហ្នឹងនេះអាណិតគាត់ណាបងអើយបងគេបងយើងប្អូនគេប្អូនយើងអាណិត មិនគួរណាគ្នាអាយុខ្លីយ៉ាងសោះកណៃអង្គុយកាន់តែជាប់អត់អីនេះឲ្យចាំសែពីបងគ្រូទៅបានហើយនេះកាន់កាន់ដាក់ចិត្តកូនឯងកុំឲ្យហួយដៃគាត់ស្គាល់ có tu bà ròm nghĩa mục mưa dày lư mà nghiệp mục mưa quạt mà thầy ơi bong dày dây đang thèn con dây sơ ba rồi sao con run thốt ta con con chư chạp ហើយគាត់ឆ្លាញ់តួនាទីគាត់ផងនេះគាត់សំណោះតួនាទីគាត់គាត់ឆ្លាញ់ហ៎ត្រូវអត់បងគាត់និយាយឈ្មោះមិនត្រូវអត់គាត់នៅចិត្តផ្ទះខ្ញុំដែរណាគ្រូហ្នឹងអាណិតគាត់ណាបងអើយនេះគ្នាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលខ្លាំងហ៎ និយាយលឺលឺមកបងស្រីនិយាយលឺលឺមកអត់ត្រូវឯងក្មួយគ្នាត្រូវក្បាលនេះខ្លាំងខ្មោចនេះដល់អញ្ចឹងទៅ គ្នារៀងពិបាកដែរណាអឺសមត្ថភាពគាត់ស្លាប់ដោយវេទនាណា ហើយគ្នាណាទៅចាប់ជាតិទៅចាប់ជាតិមិនទៅខាបចូលលឺមកសួរអត់ទេឥឡូវបងឯងមើលនេះចូលបងប្អូនបងឯងនេះអឺអាណាទៅចាប់ជាតិមិនខ្មោចគ្នាស្លាប់ដោយវេទនាអីក៏លឿនម៉េចគេកាត់ឡើងនេះត្រូវក្បាល ខ្លាំងអីទៅនេះបើដឹងហើយពលឹងគាត់វល់វល់ណាខ្ញុំប្រាប់ហ៎ហើយនេះចូលក្មួយគាត់បកើតនេះឥឡូវនិយាយបងស្រី បងនិយាយមួយចង់ប្រាំអីមួយម៉ែអីនិយាយហ៎ ព្រោះតែគាត់ចាប់ជាតិយើងខាបដល់ងាប់ក៏ខាបអត់ចូលដែរបងសម្លាញ់អឺហើយយាយមកចិត្តទៀតយាយឲ្យយាយចូលចិត្តតិចទៀតនេះខ្មោចបងស្រីដែរគ្រូថ្នាក់ចរាចរណ៍គេកិនត្រូវក្បាលគាត់កំលេងកំលេង គាត់នេះគាត់វិញជប់សិនឥឡូវយាយសួរចេះឥឡូវយាយប្រាប់ខ្ញុំវិញខ្ញុំប្រាប់គាត់ឲ្យឥឡូវយាយចង់លក់ផ្ទះណាអញ្ចឹងហ៎ឥឡូវបងស្រីចង់ឲ្យយាយគាត់លក់ផ្ទះនឹងដែរអត់ទេប្រាប់ការពិតណា ចង់អត់បើចង់បងងូកក្បាលតែបើអត់គឺវីក្បាលអូចិត្តអត់ចង់ទេគាត់ឆ្លាញ់ផ្ទះហ្នឹងក៏អត់ចង់ឲ្យលក់ទេអ្នកម្ដាយហើយព្រលឹងគាត់ក៏នៅផ្ទះហ្នឹងដែរថានេះកុំលក់អីឯយាយតែឥឡូវនេះខ្មោចនេះអត់ចង់ឲ្យលក់ទេគាត់ឆ្លាញ់ឥឡូវដល់យើងវល់គាត់បើចង់លក់ដល់វល់គាត់ទេតែយើងអត់វល់គាត់តែគាត់អត់ព្រមលក់ក៏លក់អត់ចេញដែរ ដល់អាសុំព្រលឹងហ្នឹងព្រោះព្រលឹងហ្នឹងគេឆ្លាញ់ផ្ទះគេឥឡូវជប់ឥឡូវចាំណាគ្រូប្រាប់គាត់វិញនៅស្ងៀមសិនឥឡូវបងស្រីគុំគុនធាស្រាប់ណាគ្រូឥឡូវថានេះ បង កាត់ចិត្តទៅខ្ញុំយល់អារម្មណ៍បងកាត់ឲ្យបងនៅរស់បងស្រឡាញ់ផ្ទះនឹងណាស់ឥឡូវអ្នកគ្រូសុំចិត្តទៅណាព្រោះម៉ែបងឯងគាត់ចាស់ហើយអញ្ចឹងបើឲ្យគាត់លក់ទៅគាត់យកលុយនឹងយកទៅប្រើការឬក៏ធ្វើអីឬក៏គាត់មាន ជាធាជ្រះថ្លា ធ្វើទៀនអីក៏តាមសមត្ថភាពអីគាត់ចឹងទៅហើយគាត់ទុកចាយអីចឹងទៅណាឬក៏គាត់យកទៅចាត់ចែងអីត្រឹមត្រូវអានឹងក៏បងឲ្យគាត់លក់ទៅណាបងណាអាណិតគាត់ណាបងណាអើនិយាយនិយាយថាចេះម៉ែសុំលក់ណាកូនណា នណាណាម៉ែសុំយល់ណាកូនណាឲ្យតែឲ្យមិនទាំង មិនសុបាយចិត្តទេតែបងយល់ថាដូចយើងអញ្ចឹងដូចយើងជាមនុស្សក៏ដោយការនៅរស់ក៏ដោយខ្មោចក៏ដោយតែការណាគេស្រឡាញ់របស់គេគេអត់ចង់ឲ្យញញៃទេតែគាត់ណាដកឲ្យធូបសុំគាត់ណាឲ្យធូប3ទៅសៃសុំគាត់ ចង់លក់ផ្ទះហ្នឹងគឺសុំគាត់ទៅគាត់ព្រមឲ្យ លក់អាហ្នឹងយើងលក់ទៅឥឡូវបងស្រីខ្ញុំសួរម្ដងទៀតបងព្រមឲ្យម៉ែបងលក់ផ្ទះតែគាត់និយាយហ្នឹងអត់ឆ្លើយអត់ងោកទេឆ្លើយព្រោះបងឆ្លើយបានម៉ែបងលក់ទៅហ្នឹងបានបានសេចក្តីសុខតិចតិជុំទាំងអស់គ្នាហើយបងព្រមឲ្យម៉ែលក់អត់ឆ្លើយឆ្លើយលឺគាត់ព្រមពួកគ្នាត្រូវប៉លដែរដល់ចឹងបាក់និយាយដែរ xong mà tôi về somato vetania nào xong qua tới đây thì và quạt pro mai lụa lụa cho sọc sờ ba giờ ấy thì bạn ừ. thầy ហើយលោកយាយអោបគាត់ម្ដងទៀតហើយលោកយាយក៏កាត់ចិត្តឈប់យំច្រើនពេកតែគាត់យំច្រើនពេកវល់វល់ណាស់គេដឹង តែចង់និយាយថាអ្នកណាក៏គេស្ដាយដែរតែគាត់ចាស់យើងជួយប្រាប់គាត់លើកទឹកចិត្តគាត់ព្រោះគាត់បាត់បង់កូនអ្នកណាក៏ដោយកាលណាបាត់បង់មនុស្សជាទីស្រឡាញ់បាត់បង់សមាជិកគ្រួសារហើយដោយកូនគាត់មានតួនាទីទៀតសួរថាចេះអ្នកណាមិនស្រឡាញ់មិនសំណោះតែធ្វើម៉េចជាកម្មរបស់គ្នាគ្នាវាអស់បន់ ធានេះគាត់អស់ប៉ុនហើយបើនៅប៉ុនក៏អត់ស្លាប់ទេមនុស្សយើងតែកាលណាអស់ប៉ុនគឺរលត់ទៅដូចជាគៀងអញ្ចឹងគាត់ជួយគេតែចង់និយាយថាអានឹងប៉ុនគាត់កម្មរបស់គាត់គាត់មាន កម្មបានគាត់ត្រូវទៅជួបរឿងនឹងដែរអញ្ចឹងយើងកាត់ចិត្តខ្លះទៅយើងយំក៏យំទៅតែយើងកាត់ចិត្តហើយដូចអ្នកម្ដាយនេះគាត់ចាស់ហើយកាលណាគាត់យំខ្លាំងគាត់អាចប៉ះពាល់សុខភាពហើយគាត់អាចពលឹងកូនគាត់វល់វល់អញ្ចឹងយើងជួយនិយាយមកគាត់ទៅ ឥឡូវបងស្រីអត់មានឱកាសខ្ញុំសុំគេមកធុកនេះបងនិយាយទៅនិយាយអស់ចិត្តអត់ទីអីក៏ចង់និយាយជាមួយគាត់អីនិយាយទៅអត់មានឱកាសនេះក្មួយ ក្មួយអីក្រោយនេះខ្លួនឯងនេះដាក់ឧថតនេះមិនចេះអឺដាក់ចឹងអឺដាក់ចឹងអឺហ្នឹងហើយគាត់ទើបនឹងស្លាប់ហ្នឹងបងអើយអាណិតណាស់គាត់បងស្រីណាគាត់ល្អណាស់ Mm-hmm. បងស្រីគាត់ធ្វើខាងប៉ូលីសគាត់ឈ្មោះគង់គុនធាអាណិតគាត់ណាបងអើយក្មួយក្មួយនិយាយមកគាត់លឿនលឿនណាកូនព្រោះតាមអាធូកនេះណាព្រោះផ្លូវល្ងិតគេមិនមែនដូចយើងនៅខាងនេះទេកូនអារៀននឹងកុំនិយាយរៀនផឹងខ្លួនឯងអត់មានខ្មោចណាមកជួយរៀនប៉កែទេ ដល់ប្រឹងខ្លួនឯងដូចប្រឡងក៏ដោយដល់ប្រឹងមិនជាប់បើថាមិនមិនប្រឹងខ្ជិលក៏អត់ជាប់ដែរអើនិយាយមកក្មួយចង់និយាយមកក្មួយនិយាយមកបងស្រីគង្គគុនធាឲ្យកូនឯងចូលមកហើយអត់ទាន់មានឱកាសណាណាគ្រូប្រាប់នេះងាកមកមើលក្មួយមើលពីឈ្មោះអីមើលវាមើលមើលវាឲ្យចំមក ហ្នឹងហើយគាត់ទៅធ្វើការក៏គ្រោះថ្នាក់ចរាចរណ៍គេកិនបែកក្បាលអាណិតណាស់បុកគ្នានៅម៉ោង7គត់ហ្នឹងហើយនិយាយទៅអាណិតគាត់គេកិនត្រូវក្បាល ខ្លាំងគាត់ទៅ ធ្វើការក៏គ្រោះថ្នាក់កិនបែកក្បាលអាណិតណាស់បុកគ្នា នៅម៉ោង7គត់អូអាណិតណាស់អោបគាត់ហើយម៉ូនគាត់ចង់អោបហើយខ្ញុំក្មួយហ្នឹង នេះក្មួយនោះវាខ្លាចខ្មោចពេកដល់ចឹងឲ្យវាអត់ចើ ថាកុំឲ្យខ្ញុំខ្លាចអីប្រាប់អ៊ីអីចឹងណាមីងអីចឹងទៅឲ្យវាអត់អត់បីរសៃទៅហើយនិយាយសុំឲ្យខ្មោចមីងវាឬក៏អ៊ីអើខ្មោចកៅវាហ៎ប្រាប់ថាសុំឲ្យខ្មោចកៅកុំឲ្យក្មួយខ្លាចអីបើក្មួយខុសទោះឲ្យកុំប្រកែប្រកាន់សុំកៅទៅឲ្យបានសុកអីចឹងណាទៅកាន់សុគតិភពទៅដោយសារគាត់អឡោះឡៃបានចេះទៅអញ្ចឹងណាមករអីដែរ គាត់មករកក្មួយបងប្អូនឥឡូវចង់ផ្ដាំអីទៅក្មួយនិយាយទៅនិយាយលឺលឺមកថាម៉េចថាម៉េចយាយនឹងថែមគាត់រៀងពិបាកដោយសារគេកិនបែកក្បាលគាត់ដល់ចឹងគាត់ពិបាកពលឹងគាត់គឺពលឹងគាត់រៀងខ្សោយគាត់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គេកិនបែកក្បាលបងអាណិតណាស់នេះគាត់បងស្រីហ្នឹង ហើយគាត់មនុស្សល្អណាស់គាត់នៅរស់គាត់មនុស្សល្អណាស់តែធ្វើម៉េចគ្នាវាអស់បនឥឡូវនិយាយមកចង់និយាយអីបងស្រីនិយាយទៅក្មួយឬក៏បងប្អូនណាតានិយាយឲ្យលឺលឺឲ្យលឿនលឿនណាស្រាំតែគ្រូណាព្រោះណាគ្រូសុំគេបានមកធូកនឹងទេអញ្ចឹងបងស្រីយល់បងស្រីនិយាយមកចង់ផ្ដាំអីនេះទៅផ្ដាំទៅបងប្អូនទាំងអស់គ្នា មកគាត់ថាមើលម៉ែផងណាផឹងនិយាយលឺលឺមកបងស្រី បងគង់គន្ធាអូកុំកុំខឹងកូនអីហ៎គាត់ចង់សុំទោសយាយ អូមកមកអូនហើយមិនចេះហើយមិនទេលោកយាយឈរឲ្យកូនស្ពះបាត់ជើងសុំកម្មាទោលោកយាយហើយលោកយាយហៅសកម្មឲ្យយាយឈរព្រោះគាត់បែបមានខុសអីមួយយាយខ្លះអញ្ចឹងគាត់សុំទោហើយបងគុណអកុងគុណធាឥឡូវបងចង់សុំទោអ្នកម្ដាយសុំទោស្ពះបាត់ជើងគាត់ហើយហើយលោកយាយក៏ហៅសកម្មឲ្យគាត់ផងដើម្បីពលឹងគាត់ហ៎កូនស្រីចង់និយាយអីសុំទោម៉ែនិយាយទៅនិយាយលឺលឺតាន់មានឱកាសសុំទោណា អាណិតគាត់នៅឡានធំបុកថ្ងៃមុននៅកិនក្បាលគាត់បងអើយកិនបែកក្បាលអាណិតគ្នាណាអូខ្ញុំយំហើយអ្នកគ្រូអើយបើឃើញសាកសពទៀតគាត់កាន់តែអាណិតណាគេកិនឡើងបែកក្បាលគាត់អាណិតគាត់ លោកយាយនិយាយថាម៉ែហៅសកម្មឲ្យបើកូនមានខុសសម្ដីធំតូចអីម៉ែហៅសកម្មម៉ែអត់ខឹងកូនទេថាម៉ែហៅសកម្មឲ្យអត់អីទេអត់ឲ្យកូនមាន បាបទេបងទូចទៅ ហូបអីប្រាប់កូនតែឆ្នាំក៏អស់ហើយចាំអស់ដាក់ឆ្នាំទៀតបងហើយឈឺឈឺជកុំយកបានគុំហ្នឹងកូនអូគាត់ឈឺក្បាលខ្លាំងអូនថាទៅវត្តហើយបានហូបទេទៅវត្តណាហូបឯងអត់គាត់បានឥឡូវសួរគាត់ថាចេះគាត់មើលអត់ឃើញឡានធំហ្នឹងឬក៏មិនសួរគាត់មើលចេះ ចង្កើវាមានផ្លូវលងិតគេពាំងហើយដូចថាលេខគាត់វាគ្រោះផងណាធាណ៎បែរអត់ឃើញទេនិយាយនិយាយប្រាប់ថងនិយាយប្រាប់ថាចេះបើដឹងប៉ុណ្ណានិយាយប៉ុណ្ណឹងហើយបើអត់កុំនិយាយ គាត់បែបអត់ចាំទេព្រោះគេកិនឡើងត្រូវក្បាលបែកនោះឈឺក្បាលគាត់ដឹងថាគាត់ឈឺក្បាលខ្លាំងណាស់ចាំអូនទៅញ៉ាំសាយទៅឲ្យទៅលោកគ្នានេះគ្នាឈឺខ្លាំងណាស់ចាំអើយហើយបងនៅផ្ទះដែរហើយបងអូនទិញកាហ្វេទិញអីទៅដាក់ហ្នឹងបានអត់បាន មកម៉ៃខ្លាចណាម៉ែឡើងទៅជិះព្រីវិញស្នងព្រីមកគាត់នឹកយាយឯងហើយយាយនេះខ្លាចកូនខ្លួនឯងទៀតហ្នឹងតែដៃខ្លាចទេអញ្ចឹងគាត់ឲ្យនេះអញ្ចឹងឲ្យធូបប្រាប់គាត់ទៅថាកុំនេះបើគាត់ឲ្យខ្លាចហ្នឹងមានន័យថាព្រលឹងគាត់អាចមកក្បែរក្បែរយើងណាហើយគាត់ស្នោះយើងគាត់ចង់អោបយើង តែគាត់ណាគាត់គាត់ជាវិញ្ញាណព្រលឹងព្រោះគាត់ជាខ្មោច មិនមានរូបកាយដូចយើងទេអញ្ចឹងគាត់ជា ពលឹងដល់អញ្ចឹងទៅគាត់មកក្បែរក្បែរយើងក៏អាចធ្វើយើងព្រឺដែរហើយគាត់នឹកគាត់ចង់អោបអញ្ចឹងទៅក៏ធ្វើឲ្យយើងរៀងខ្លាចអញ្ចឹងយើងអត់ជឿឲ្យប្រាប់គាត់ទៅធាតែយាយខ្លាចខ្មោចកូនខ្លួនឯងនេះអឺឥឡូវយាយឲ្យធូកដោយសារកូននឹងចេះមកក្បែរម៉ែដែរពលឹងនឹងសុំណែបន្តិចឯងត្រូវសុំប្រភូមិម្ចាស់ទឹកម្ចាស់ដី ឬក៏អ្នកថែរក្សាទ្វាឆ្វេងស្ដាំឬក៏បារមីជំនាញផ្ទះហើយនឹងសុំដល់ពលឹងដូនតា ដែលជាពលឹងកងម៉ាយើងហ្នឹងណាព្រោះបើយើងអត់សុំគេទេគាត់អត់អាចចូលមកបានទេហឹមយើងនិយាយទៅសុំទៅដល់ពេលយើងសែនអីចឹងទៅឲ្យបានដល់គ្នា កាលណាយើងអត់សុំហ៎ផ្ទះមួយមួយមានប្រភូមិមានជំនាញផ្ទះមានអ្នកថែរក្សាគេមិនចេះឲ្យចូលព្រះប្រាស់ណាទោះជាខ្មោចបងប្អូនក្រោយត្រូវតែឲ្យធុកសុំត្រឹមត្រូវត្រូវអត់បងស្រីគង់គន្ធា ដល់សុំគេដែរត្រូវឯងបងណ៎គេគាត់ងូកនិយាយមើលមានធ្លាប់តរគេអត់នោះនិយាយបងកុំងូក្បាលបងមានធ្លាប់តរគាត់អត់ធ្លាប់ហើយចង់ប្រាប់អីមើលប្រាប់មើល Ờ, nghiệp mục các nghiệp mục mơ có ta bằng anh trong phẹp ấy bong cung còn thìa à? ở đâu bong trong ta hồ quan đang nằm bầy ấy trong phẹp ấy má gì máu hay công u làm co ấy gì máu gì máu ở đâu anh từ từ đâu quát nằm bầy ấy ហ៎គាត់ថាម៉េចថាម៉េចចង់ជួបម៉ែឲ្យហៅម៉ែនៅជួបម៉ាក់ណាគាត់ស្លាប់នឹងក្នុងអាយុប៉ុន្មានគាត់ស្លាប់នៅអាយុ40គាត់ឃើញហើយគាត់គត់ឆ្នាំណាអ្នកដែលគាត់ស្លាប់ហ្នឹងគឺគាត់អាយុ40គាត់គាត់គត់ឆ្នាំអញ្ចឹងបើអ្នកដែលគត់ឆ្នាំអ្នកដែលឆុងអីគេឲ្យកាត់ឆុងកាត់គ្រោះហើយនឹងរកអីពាក់បើកពលឺព្រោះតែគត់ឆ្នាំវាអត់ល្អទេ ហើយអាសាប្រឡែងសัตว์ចាបសัตว์ស្លាប់ចែកទៀនអីតាមនៃសធាទៅនឹងអ្នកគ្រូប្រាប់ដាស់តឿនណាអ្នកដែលគុតឆ្នាំអ្នកដែលរាសីដាក់អ្នកដែលឆុងឆ្នាំអីហ្នឹងអានឹងប្រយ័ត្នប្រយែងអាសាស្រោចទឹកអាសាធ្វើបុណ្យអីទៅ បងស្រីហ្នឹងគាត់អឺគាត់ធ្វើការខាងប៉ូលីសហើយគាត់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឡានធំកិនគាត់កិនឡើងបែកក្បាលហ៎ សមទេអូអរងត្រូវឯងខ្មោចគេខឹងទៅយករបស់គេអត់សុំគេចឹងមែនអីអឺអអអអញ្ចឹងរបស់របស់ខ្សែកខ្សែអីហ្នឹងឲ្យយកទុកដើមណាកូនណាតែជានឹងយកទុកដើមអស់ហើយ ញោទូរស័ព្ទប្អូនសុំឲ្យប្អូនអត់និយាយកុំងោកគាត់ឲ្យឲ្យអង្គនេះឃើញគាត់ហើបមាត់អត់ចង់កើតអត់ធ្វើមកតែដីនៅគាត់ណាបងណាធ្វើមកឲ្យ ហ្នឹងអាណិតគាត់ហ่าបងធ្វើតែដូចធ្វើរហូតបងណាទៅមើលអត់ទេហ่าតែថ្មីនឹងណៃមកទៅតែគេធ្វើស្អាតឲ្យទៅអត់បាទសម្រាប់ទៅអត់អត់ទេអត់ស្គាល់ហើយអត់ស្គាល់ស្គាល់ស្គាល់តែទៅមិនស្គាល់អត់បានលើទៅមិនស្គាល់វិញ gì mà không យើងហៅយើងហៅគាត់ទៅហើយនិយាយឈ្មោះគាត់ឲ្យចំចំទៅហើយចាំថ្ងៃគាត់ស្លាប់អីចឹងណាយើងនិយាយឲ្យចំចំណោបងស្រីអឺសម្ដេចម៉ែអ្ហ៎អូណោសម្ដេចហេងគាត់ឲ្យបងបងសុបាយចិត្តទេសម្ដេចហេងគាត់ល្អណាគាត់ឲ្យ គាត់ឲ្យអីគាត់ឲ្យចេះដីហ៎អូគាត់ឲ្យដីហ៎អញ្ចឹងអរគុណទៅ យើងអរគុណសម្ដេចទៅណានិយាយបងអីជូនពរសម្ដេចឲ្យគាត់មាន សុខភាពល្អសូមឲ្យគាត់សុខសប្បាយតិចតិចុំហើយបងស្រីចង់ចង់និយាយអីទៅកាន់កូនចៅ ក់លុយគេទេកូនខ្ញុំធ្លាក់លុយគេក្នុងខណ្ឌក្នុងអីទេម៉ាក់សងគេណាអត់ទេហើយអំតោបងលូនហ្នឹងអូនបងហើយអស់ហើយម៉ាក់សងគេមិនទេណាទៀតទេអត់មានអូនបងដាច់ហើយទេជាងសងណែអស់ហើយអូនទៅបងលីអត់ហើយអស់ហើយអត់មានបងតែកាសគេទេទេណាបើទៅពាក់គេម៉ាក់សងគេណាកូនណាហើយចង់លុយលុយប្រហែល100នៅក្រុមនោះលុយកូនឯងចឹងហ៎កន្លែងទុកចាយគ្រូឆ្នាំនោះលុយនោះមិនចាយគ្រូឆ្នាំអត់បានចាយគ្រូឆ្នាំផងទេ ខ្ញុំអរសាបងប្អូនយកទៅវត្តខ្ញុំអត់ដល់ទៅវត្តបែបឲ្យបានហូបឯងបាទអរចង់អីប្រាប់មកប្រាប់មកប្រាប់ឲ្យទៅអោនកូនណាខ្ញុំហូបបានមកហងអីអត់អត់ទេបងធ្វើអីប្រាប់មកយ៉ាងណាអត់អត់ធូរណាបងប្អូនណាឥឡូវកាលបងឯងនៅរស់បងឯងចូលចិត្តញ៉ាំអីប្រាប់មើលប្រាប់មើលម៉ាក់ដាក់សែនឲ្យ ហ៎ចង់ញ៉ាំអីកាន់នៅរស់ហ៎និយាយមកអើគាត់និយាយណែបងឯងចេះខឹងគាត់គាត់គេកិនបែកក្បាលមិនស្រួលទេណាអើបើស្មាគ្នាស្លាប់ហ្នឹងមិនស្លាប់ស្រួលស្លាប់ដោយវេទនាណាកិនបែកក្បាលចេះមិនស្រួលណាថាមិនបាច់ទៅបែកក្បាលទេតែកិនដាច់ដៃហ្នឹងក៏វាមិនស្រួលដែរត្រូវបងគង់គន្ធាមើលឃើញគ្នាហើបមាត់មិនចង់លឺផង ព្រលឹងនឹងវាខ្សោយដឹងហ៎គ្នាឈឺចាប់ហ៎ឥឡូវអ្នកគ្រូសួរបងស្រីណាព្រោះចិត្តអស់ធូកហើយឥឡូវបងចង់ញ៉ាំអីឥឡូវនិយាយនិយាយប្រាប់ម៉ែថាចង់ញ៉ាំអីនិយាយតែនិយាយតែមួយម៉ាត់ហ្នឹងមកបានហើយហើយចង់ញ៉ាំអីហើយអ្នកម្ដាយកាន់ដៃគាត់សៀនិយាយមកកូនណា និយាយលឺមកបងស្រីព្រោះណាត់ម្ដាយបង ចាស់គាត់អង្គុយយូរពេកក៏អត់កើតដែរនិយាយមកចង់ញ៉ាំអីនិយាយលឺសុំម្ដងទៀតឲ្យគាត់ជិះនៅនេះគាត់ចង់ញ៉ាំបាគីបាគីហ្នឹងត្រូវធ្វើម៉េចសោះបាគីទឹកដូងហ៎អឺត្រូវធ្វើឲ្យគាត់សែនគាត់ទៅ ហើយឥឡូវបងចង់ផ្ដាំទៅប្អូនប្រុសនេះប្អូនពៅនេះចង់ផ្ដាំយ៉ាងម៉េចខ្លះបងនិយាយហ่าបងប្រុសចូលកាន់ដៃគាត់ទៅគាត់នេះណាតិចទៀតគាត់ចេញទៅវិញព្រោះចិត្តអស់ធុកហើយ សោកស្ដាយណាស់មេ02អើយនេះបែកូនចៅគាត់គេដាក់ថាសោកស្ដាយណាស់មេ02អើយហ្នឹងអាណិតគាត់ណាបងអើយបងគេបងយើងប្អូនគេប្អូនយើងម៉ែគេម៉ែយើង Số mấy? Mà tài Mà chưa hỏi Dạ tập cái dạ kìa Tại vì ta cái nhóm mình sắp chuyển nước ba này Chúng ta có tụi Để chúng ta hỏi cho cho bà Cho đây cho Mẫu này lượng tôi xong đây câu mùi mà mần Này ổn hỏi cho việc đấy qua អាណិតណាលោក អើយឡានកិនដូចប្តីខ្ញុំដែរតែប្តីខ្ញុំគាត់ផឹកស្រាដេកតាមផ្លូវគេមើលមិនឃើញបងអើយហ្នឹងឯងអាណិតគាត់លើសពីអាណិតទៀតបងអើយគ្រោះថ្នាក់ចរាចរណ៍យូរនៅអូគាត់ទៅគ្រោះថ្នាក់ចរាចរណ៍ខែ1នេះត្រូវទេហ្នឹងហើយគាត់គ្រោះថ្នាក់ចរាចរណ៍អត់ទាន់បានមួយខែទេគឺកិនបែកក្បាលបងឡានធំហ្មង អាណិតណាបងស្រីនៅក្រៅគាត់ល្អណាណែណែណែណែណែ លោកយាយស្រាប់អ្នកគ្រូមិនមែនថាអ្នកគ្រូចេះតែនិយាយចឹងនេះទេតែប្រាប់ថាអ្វីដែលបាត់បង់ហើយអ្នកណាក៏វាស្ដាយដែរតែ សំខាន់បើយាយជាម្ដាយយំខ្លាំងសោកខ្លាំងកូននឹងគឺវាវិលវល់អញ្ចឹងយើងតាំងចិត្តទៅហើយយើងស្ដាប់ធម៌ទៅណាហើយយើងថ្វាយអង្គមទៅឲ្យគ្រប់គ្រូអីឲ្យយាយគ្រប់កន្លែងព្រះអង្គឬក៏គ្រប់គ្រូគាត់អីចឹងទៅណាហើយគាត់រៀនកាត់ចិត្តព្រោះតែកាលណាយាយអត់កាត់ចិត្តយាយនឹកឃើញគាត់យាយយំយាយសោកសង្រេងអាចថា គ្នាក៏វល់វល់ហើយយាយនេះមិនស្រួលឈឺទៀតអើបើគាត់គិតច្រើននោះយាយនឹងគិតច្រើនហើយថ្ងៃសិលដឹងថាយាយទៅវត្តទៅដឹងហើយអញ្ចឹងបានអ្នកគ្រូប្រាប់លោកយាយលោកយាយកាត់ចិត្តទៅហឹមគាត់អត់មាននិស័យទៀតទេគាត់គាត់លាយើង ទៅ ហើយហើយគាត់អស់បុណ្យហើយអ្នកដែលដែលយល់សពហ្នឹង មានន័យថាមាននិស័យខ្ពស់ហើយហឹមហើយបើយើងអត់និស័យក៏មិនអាចដែរមិន អាចយល់សពអីទេ អានឹងលើនិស័យលើបនរួមជាមួយគ្នាណាឥឡូវអត់អីទេឥឡូវបងចង់និយាយអីផ្ដាំអីជាមួយនឹងបងប្អូនអីទៀតទេបើអស់ហើយអានឹងក៏បងចេញពីក្មួយបកើតបងទៅឥឡូវបងចង់ផ្ដាំអីទៀតទេបងគុនធា ទៅនិយាយទៅតន់មានឱកាសឥឡូវបង ចង់5អីទៀតទេហើយមើលមុខម្ដាយជាលើកចុងក្រោយទៅណាមើលមុខបើកភ្នែកមើលមុខម្ដាយហើយលោកយាយក៏ជូនពរឲ្យកូនយើង ទៅកាន់សុគតិភពឲ្យគ្នាទៅឋានដែលមានពន្លឺហើយសូមឲ្យកសលផលបុណ្យដែលបងប្អូនកូនចៅអ្នកម្ដាយធ្វើឧទ្ទិសទៅដល់ព្រលឹងបងស្រីគង្គគុន្ធាសូមឲ្យគាត់អមោទនីបុណ្យមកទទួល នៅផលអានសង្កសលមគ្គផល ដែលអ្នកមានគុណដែលជាម្ដាយនេះធ្វើបុណ្យឧទ្ទិសដល់បងស្រីហើយនិងប្អូនប្រុសនិងអ្នកទាំងអស់គ្នាកូនក្មួយនេះសូមឲ្យបងគុណគង់គុន្ធាសូមឲ្យបង បានបុណ្យណាបងណាហើយឲ្យបាន កសលហើយសូមឲ្យជាតិក្រោយណាកុំឲ្យបងអាយុខ្លីចឹងទៀតសូមឲ្យបងបានល្អណាបងណាអានឹងធ្វើម៉េចយើងវាមានកម្មអញ្ចឹងក៏កាត់ចិត្តទៅហើយពលឹងបងទៅ បានសុខណាបងណាហើយយើងក៏ជូនពរគាត់ទៅសាសូមឲ្យគាត់ទៅកាន់សុគតិភព ទៅបានសុកចោះថាម៉ែមានអ្នកមើលហើយអត់អីទេអញ្ចឹងពេលណាគេនៅ ក្រោយចាំទប់ខ្លាចគ្នាដួលផ្ងាកំប៉ះគាត់ចាំទប់ ហើយឥឡូវបងស្រីគង់គុន្ធាបងអស់ចិត្តនៅអស់ចិត្តអើហើយកាត់ចិត្តទៅណាបងស្រីណាអ្នកគ្រូក៏អាណិតបងដែរតែធ្វើម៉េចបើបងវាត្រូវតែស្លាប់វាអស់បុណ្យហើយ ហើយចាប់ទុកថា កម្មយើងប៉ុណ្ណឹងចោះណាបុណ្យយើងក៏ត្រឹមប៉ុណ្ណឹងចោះអញ្ចឹងសូមពលឹងបងណា ទៅឲ្យបាន ស្ងប់សុខទៅកាន់សុគតិភពហើយអញ្ចឹងបងចេញ ពីរូបកាយក្មួយស្រីនេះចោះណាបងណា បងចេញចោះ បងទៅចោះចេញពីរូបកាយក្មួយនេះចោះទៅចោះចេញចោះបងចេញចោះកុំនៅអឡោះឡៃអីណាបងទៅចោះទាញជើងគ្នាមកសរុបមកស្ពឹកជើងគ្នាស្ពឹកជើងហើយច្បាច់ឲ្យគ្នាតិចតិចមកអាណិតគាត់ណាបងស្រីគាត់មនុស្សល្អណាគាត់នៅរស់គាត់ល្អណាបើកភ្នែកហ្មងបើកភ្នែកហើយនេះយកអីជូតម៉ាស្ការ៉ាវាគ្នាយំឡើងនេះអរគុណមកណា ម៉ូនម៉ូនម៉ូនអើកុំមកម៉ូនអើវាឆ្លើយសិនម៉ូនឆ្លើយចាស់សិនមកនិយាយហែងថៃយំយំយ៉ាងថៃហ៎ហេតុដឹងឯងនិយាយថាថៃវាយយំយ៉ាងឡើងហូម៉ាស្ការ៉ាពេញមុខហ៎ហ៎កូនឯងដឹងអត់អើមិញហ្នឹងនេះកៅឯងនេះកៅឯង អើកៅឯងចូលមកឯងនេះហើយចឹងឯងអត់ដឹងទេណ៎ឃើញអត់កៅវាចូលវាសុបតែចូលសុបវាអត់ដឹងទេហើយគេឲ្យយំឡើងឡើងជ្រុះម៉ាស្ការ៉ាពីមុខម៉ាក់កយឯងហើយនិយាយប្រាប់ថាកៅអត់អីទេចាំខ្ញុំជួយមើលយាយអីចឹងណាចឹងកៅទៅបានសោកទៅហើយប្រាប់គាត់នេះនិយាយកូនឯងនិយាយមកកៅនេះស្ពះកៅហើយនិយាយមកកៅអឺនេះចូលក្មួយគាត់បកកើតណាទាំងអស់គ្នាហើយគ្នា ចេញវិញគ្នាអត់ដឹងខ្លួនថាយំអី ហូមម៉ាស្ការ៉ាកូនឯងនិយាយលឺលឺបានហើយកូនហើយកូនឯងទៅថ្វាយអង្គមព្រះអង្គសូមឲ្យជួយថែសារគ្រួសារកូនចៅទាំងអស់សុខសប្បាយ ហើយចឹងអ្នកគ្រូអរគុណអ្នកគ្រូជូនពរអ្នកទាំងអស់គ្នាសុខសប្បាយណាសុខសប្បាយទាំងអស់គ្នា